សាទព្រះខានហើយប្រាសាទព្រះខាននឹងមានទ្វារ4ទិសដូចជាប្រាសាទបាយ័នដែរព្រះអង្គបានសាងប្រាសាទព្រះខានឡើងដើម្បីឲ្យពលបរោះចាប់ពីអាយុ21ឆ្នាំឡើងទៅអាចមានសិទ្ធិមកចូលរៀននៅទីនេះដើម្បីយកសញ្ញាបត្រថ្នាក់មធ្យមសញ្ញាបត្រហ្នឹងពេលបរោះណាមួយអាចប្រឡងជាប់ហើយគេមិនចង់បន្តវិជាទៅដល់សិក្សា តទៅទៀតគេមានសិទ្ធនឹងជ្រើសរើសយកប្រហុំមួយក្នុងមួយឆ្នាំម្ដងពេលប្រឡងហើយខ្មែរយើងម្ចាស់សត្វត្រីរាជតែងយកប្រហុំរបស់ពនាងដែលបានប្រយិននៅក្នុងសាលានគរអន្តពលបរិយហើយគេចង់មានគ្រួសារចេញទៅផ្ទះវិញហ្នឹងហើយពេលហ្នឹងក៏បរោះហ្នឹងបានទៅស្ដីដណ្ដឹងជាក្រោយហើយអញ្ចឹងនៅក្នុងក៏បានឆ្លាក់ពីប្រវត្តិយ៉ាងស្រុងហ្នឹងនៅតាម ជញ្ជាំងនិងខែផ្សេងផ្សេងអញ្ចឹងយើងបន្តដំណើរទៅទៀតបាទឥឡូវយើងចង់ផ្សព្វផ្សាយអំពីរូបអន្ត្រីនោះសប្ថ្ងៃយើងចេះហៅគ្រុតតាមទៀមបាទរូបអន្ត្រីនោះនេះមានជើងធំធំហើយជន់លើនាគមកគូហើយដៃរបស់គាត់ហ្នឹងគឺគាត់ចាប់កាន់កតុយនេះហើយ នៅលើដៃរបស់គាត់នឹងមានផ្លាបបាទនេះអន្ត្រីនោះនេះមានដើមកំណើមិនមែននៅស្រុកយើងក្នុងទឹកផែនដីទេគឺព្រះអង្គនៅឋានដោះសត្វនោះនៅពេលដែលព្រះបាទសូរិយវង្សទី2ព្រះអង្គលោកបានទៅរៀននៅឋានដោះសត្វហ្នឹងហើយបាន ត្រឡប់មកវិញក៏បាននាំយកពួកគាត់មួយក្រុមធ្វើដំណើរមកកាន់ភពផែនដីហើយ ពេលនោះហើយបានយើងឃើញស្គាល់ឥន្ទ្រីនោះដល់សពថ្ងៃហើយនៅក្នុងនឹងដែរប្រាសាទព្រះខាំងក៏កសាងនៅក្នុងរាជការរបស់ព្រះបាទសូរិយវង្សទី2បាទដូចគ្នាហើយនៅក្នុងនេះដែរយើងឃើញថាឥន្ទ្រីនោះនេះមានចម្ពុះបាទមានចម្ពុះដូចជាសត្វបាក់សាដែរហើយមានធំ ម៉ែយើងពីដើមគេចូលចិត្តអន្ត្រីនុនឹងខ្លាំងណាស់អញ្ចឹងបានមានរូបចម្លាក់ជាច្រើនដែលឃើញព្រះបាទសូរិយវង្សទី2ជីលើអន្ត្រីនុនឹងហោះហើរអញ្ចឹងអញ្ចឹងហេតុអីគេជីលើនាគបាទមានន័យថាកន្លែងនេះ គេនិយាយពីការចងសម្ព័ន្ធភាព រវាងឥន្ទ្រីនោះនិងនាអញ្ចឹងនានៅក្នុងនេះចង់និយាយថានានឹងនៅក្នុងឋានអកណ្ដាលរបស់យើង តែការពីអតីតកាលពីយូរលួងណាមកហើយនានឹងក៏ជាប្រភពកំណើតចេញពីឋានដោះសត្វមកដែរបាទនាហ្នឹងណាអានេះគេចង់និយាយថាចងសម្ព័ន្ធភាពជាមួយនាតែថាដៃរបស់គេទាំងពីរហ្នឹងគឺ ទៅជន់លើខ្លួននាងហ្នឹងបញ្ជាក់ថាគេមានចំណងតាក់ទងរវាងគ្នានឹងគ្នានៅឋានដោសិតហ្នឹងលោកតាសម្ដេចព្រះគ្រូព្រះមនីសីរុគមូបានមានអាវាថា នៅឋានដោសិតហ្នឹងនីហើយនឹងអន្ត្រីហ្នឹងអន្ត្រីហ្នឹងគឺជាស្ដេចរបស់នីណាត្រីនោះហ្នឹងណាបាទហើយហើយយើងហៅនោះហ្នឹង នៅត្រង់កន្លែងណា ហាញអំពីពាក្យខ្មែរយើងមានហៅនុកនុបានព្រាហ្នឹងនុអន្ត្រីស្អីគេនុនុចាហៅអន្ត្រីនុហ្នឹងមកពីអាហ្នឹងវាទួនណាវាទួនដូចជាអឺសកាកតុយឬក៏វាទួនដូចជាកតុយត្រីអញ្ចឹងណាវាមិនមែនជាស្លាបសត្វទេវាទួនដូចយើងស្លាបជាវស្លាបជ្រឹងអញ្ចឹងណាបាទនេះហៅនុ ខ្ញុំបានយើងដាក់ឈ្មោះគាត់ថាអិនត្រីនោះដល់អិនត្រីធម្មតាមានស្លាប ដូចជាបាក់សាបាក់សៃវិញហៅអិនត្រីទៅទេនេះនោះហ្នឹងនោះគាត់នៅតាមជើងនោះហើយពួកគាត់នេះហៅឆ្លងកាត់អឺបរិយាកាសពីភពផែនដីទៅឋានដោះសត្វពីឋានដោះសត្វមកភពផែនដីពីណាសម្រាប់យួនហោះអីអីសប្ងៃมันអាចទៅដល់ទេអាចឆ្លងកាត់ អឺសញ្ញកាសសកលកាសនឹងបានតែពួកគាត់នេះឆ្លងកាត់បានខ្លាំងណាឆ្លងកាត់ទៅខ្លួនឯងឬក៏ជីអត់ទេអីមកគាត់ហោះទៅគាត់ប្រើស្លាបគាត់នឹងហោះទៅនេះក៏ក៏អញ្ចឹងដែរបាទនេះក៏អញ្ចឹងមានន័យថាសัตว์សัตว์ប្រភេទ2ហ្នឹងនេះហើយនឹងអន្ត្រីនោះហ្នឹងមានន័យថាគាត់អាចហូបអាហារតែម្ដងឯងអាចឆ្អែតមួយឆ្នាំអីពីរឆ្នាំអីអញ្ចឹងណា គាត់អត់មានឈប់ហូបអីតាណាទៀតទេចឹងគាត់ឆ្លងកាត់ទ្វីបនឹងបានណាឆ្លងកាត់បរិយាកាសនឹងបានមិនដូចមនុស្សយើងមនុស្សយើងហូបរាល់ថ្ងៃសត្វហ្នឹងអត់ទេគេហូបតែម្ដងទេក្នុងមួយឆ្នាំអីប៉ុណ្ណាបាទនៅក្នុងបរិវេណប្រាសាទព្រះខ័នមានទំហំដ៏ធំនេះព្រះអង្គបានសាងអគារអំពីឈើហើយជំរាបជាជួរដែលអាចដាក់យុវជន ឬក៏បរោះដែលបានមករៀនទីនេះប្រមាណពី5សែនអ្នកឡើងទៅ បាទហើយការរស់នៅនៅក្នុងនេះពលបរោះទាំងអស់មានវាលស្រែវាលស្រែសម្រាប់សាលាព្រះខានហ្នឹងគេហៅវាលស្រែ100ហើយអញ្ចឹងស្រូវអង្គត្រីសាច់អីហ្នឹងមានការទៅរកដោយខ្លួនឯងយកមកហូបនៅទីនេះ ហើយនៅក្នុងនោះដែរពលបរោះទាំងអស់ ក៏បានរៀនសាងប្រាសាទជាវិជាចុងក្រោយ មានន័យថាសម្រាប់ប្រឡងយកសញ្ញាបត្រគឺកន្សែងផាហុំរបស់ព្រះនាងនោះឯងបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវខំរៀនយកមែនតើណាតែអញ្ចឹងតើតើអត់ចេះឆ្លាក់រូបអត់ចេះអឺរៀបថ្មហ្នឹងអត់ចេះជ្រៀកថ្មជ្រៀកអីណាទីគ្នា អាប្រឡងធ្លាក់ហើយជាប់ទេបាននៅ ក្នុងខ្លោងទ្វារដំបងគេបានឃើញព្រះអង្គបានដាក់រូបអឺលោកតាម្ចាស់ទឹកម្ចាស់ដីដែលឈរកាន់ប្រខ័ណ្ឌបាទអ្នកខ្លះគេហៅលោកតាដបងយៈអញ្ចឹងទៅនៅក្នុងនោះដែរតាមថែខាងមុខហ្នឹងគេបានឃើញព្រះអង្គឆ្លាក់អំពីសង្គ្រាម បាទរវាងមនុស្សលោកហើយជាពិសេសបរិមជាមួយយៈ មានពលស្វាមនុស្សហ្នឹងក៏បានចូលរួមធ្វើសពសង្គ្រាមនេះគេចង់និយាយអំពី ការដែលខ្មែរយើងបានចងសម្ព័ន្ធភាពសាសនារវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនាហ្នឹងគឺសាសនារបស់ប្រទេសឥណ្ឌាខាងព្រហ្មញ្ញសាសនាហ្នឹងក៏បានចូលមកសាព្រោះនៅក្នុងពេលនោះឯងអញ្ចឹងអ្វីអ្វីទាំងអស់ហ្នឹងក៏បានបញ្ចូលមកក្នុងហ្នឹងដើម្បី ឲ្យខ្មែរយើងបានដឹងអំពីការកសាងប្រាសាទប្រខ័ណ្ឌហ្នឹងគឺដើម្បីអ្វីអញ្ចឹងនៅក្នុងហ្នឹងព្រះអង្គចង់បញ្ជាក់ថាសាសនាទាំងពីរហ្នឹងអឺចូលមកមិនអីទេព្រោះមានលោកតាម្ចាស់ដីហ្នឹងកាន់ដបងអាយៈហ្នឹងឬក៏ប្រខ័ណ្ឌហ្នឹងបើអ្នកណាមួយខុសព្រះអង្គលោកក៏ដាក់ទោសអ្នកនោះឯងអ្នកណាធ្វើអំពើអាក្រក់ទៀតតទៅទៀតអីចឹងណា ចឹងនៅក្នុងការកសាងប្រាសាទហ្នឹងក៏មានការអប់រំរវាងបរោះខ្មែរទាំងពីរពួកដែលបានចូលរៀននៅទីនេះថាបើអ្នកណាមួយនឹងមានកំណត់អាក្រក់អឺមិនថាពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាទេនឹងត្រូវអឺលោកតាដបងដែកហ្នឹងឬក៏លោកតាម្ចាស់ទឹកម្ចាស់ដីហ្នឹងជាអ្នកដាក់ទោអញ្ចឹងពីដើមគេមានជំនឿអញ្ចឹងណា ផងយ៉ាងនេះបើនិយាយការពុតទៅគេហៅប្រខាន់ទាំងស្រោមនឹងប្រខាន់ហ្នឹងគេដាក់ទាំងស្រោមគេ ចូលមករៀងអញ្ចឹងអាហ្នឹងប្រខាន់ណាខានឡើងថាដកទៅមានពលឺមានភ្លើងឆេះទៅខ្លាញ់វត្ថុទាំងអស់ពីមុខនឹងបានចឹងធំហើយលោកតាម្ចាស់ទឹកម្ចាស់ដីនេះតំណាងឲ្យម្ចាស់ប្រទេសជាតិរបស់យើង ដែលសងថ្ងៃបាល់ក្រុមបលី បានហើយហៅបាល់ក្រុមបលី ហ្នឹងវិសាហ្នឹងណាមានដូចគ្នាហ្នឹងក៏ដូចគ្នាដែរប៉ុន្តែត្រូវត្រូវគេកាច់យកទៅអញ្ចឹងណានេះនេះនេះបាក់បាទចឹងមនុស្សដែលមានធំហើយគេបានរកឃើញសាកសពនៅគ្រប់ប្រទេសហ្នឹងអាចជាចដូនចតារបស់ខ្មែរយើងនឹងឯងនៅលើពិភពលោកពេលដែលក្នុងរាជការអឺការគ្រប់គ្រងពិភពលោកហ្នឹងប៉ុន្តែដល់ទួសរដ្ឋហ្នឹង ឡើងដឹកនាំប្រទេសហ្នឹងទួលស្រន់ហ្នឹងបានទៅតាមសម្លាប់មនុស្សដែលមានធំធំហ្នឹងទាំងអស់អត់ឲ្យសល់មួយទេចឹងបានគេឃើញសាកសពហ្នឹងមានអ្នកដែលនៅជិតខាងគាត់ហ្នឹងច្រើនតែមានឆ្អឹងមានឆ្អែងរបួសស្នាមអីចឹងណាបាននឹងរូបពេញនៅតាមចាស់ទឹកម្ចាស់ដីខាងនេះប្រហែលជាខាងព្រំម៉ាញ់ខាងនោះហើយបាននេះលោកអឺលោកគ្រូ គេហៅតៃសៃបាទមិនតៃសៃទេចឹងគេហៅបាព្រំអូបាព្រំនោះមាន500ណាសម្រាប់មកធ្វើគ្រូបង្រៀនពួកអ្នកកាន់មកដល់កន្លែងហ្នឹងខាងនេះនេះផ្នែកពុទ្ធសាសនាលោកតាតំណាងពុទ្ធសាសនាមុខខុសគ្នាតែគេបាត់តាបែកមុខអស់អត់ទេខុសគ្នាតានៅខាងពុទ្ធសាសនានៅខាងប្រមាញ់ តែនោះគេយកសំងទៅបិទតាយកបាច់មុខបាច់មាត់ព្រះខាងក៏ខុសគ្នា បាទខាងខុសគ្នាហៅព្រះកំដែងហ្នឹងបាទមនុស្សហ្នឹងហៅព្រះកំដែងបាទនេះស្វាមនុស្សបាទស្វាមនុស្ស រឿងអីគេនៅលើនៅរឿងរៀងកែព្រោះការសម័យហ្នឹងពេលយើងរួមរួមសាសនាទាំងពីរហ្នឹងយើងក៏ត្រូវទទួលយករឿងរៀងកែហ្នឹងដែរអញ្ចឹងណាចាព្រះបាទសូរិយវង្សទី2ពេលឡើងសោយរាជដឹកនាំប្រទេសព្រះអង្គលោកប្រកាន់ថាបនណាធ្វើអំពើអាក្រក់មិនថាពុទ្ធសាសនាឬព្រហ្មញ្ញសាសនាលោកត្រូវតែដាក់ទោសទណ្ឌទាំងអស់ផ្នែកពុទ្ធសាសនាព្រហ្មញ្ញ ច្បាស់សម័យរាជការរបស់ព្រះព្រះអង្គអង្គហ្នឹងមានប្រទេសយើងរុងរឿងណាបាទនិយាយអំពីប្រវត្តិសិស្សទាំងអស់ដែលនៅរៀនសាលាហ្នឹងត្រូវតែអឺរៀនវិជាប្រើទូក្នុងទឹកហ្នឹងណាបាទតែនៅក្នុងនេះគេចង់និយាយថាអឺព្រោះប្រទេសជាតិរបស់យើងមានផ្ទៃទឹកប្រហែលជាពាក់កណ្ដាលនៅក្នុងប្រទេសទាំងមូល អញ្ចឹងអ្នកដែលមករៀននៅហ្នឹងត្រូវតែរៀនវិជ្ជាអឺអ៊ំទូឬក៏អ៊ំឬក៏ធ្វើសំពៅធ្វើស្អីស្អីដើម្បីឲ្យចេះប្រើប្រាស់ខាងជើងទឹកអញ្ចឹងបរិសទាំងអស់ហ្នឹងមករៀនផ្នែកជើងទឹកហ្នឹងកន្លែងហ្នឹងដែរហើយគេយកបាបាទគូបាយោព័ទ្ធជុំវិញហ្នឹងយើងហៅកសិនទឹកហ្នឹងជាកន្លែងហាត់រៀនហើយបានរៀនហើយគេយកទៅសອມនៅទលេ ហើយមួយឆ្នាំគេត្រូវសម្ដងនៅពេលបនអីដឹងហ៎អ៊ំទូបនពាន់ធូបច្ច័យយ៉ាងហ្នឹងរយៈពេល100ថ្ងៃឯងអចឹងវាមានតំណាក់តំណងនៅក្នុងនោះមានកន្លែងមួយគេធ្វើពិធីអមបុកសំជះព្រះខែដែរអូនោះកន្លែងគេនឹងមក